ប៉ុន្តែរាល់ថ្ងៃនេះដោយសារมันមានអ្នកយល់មេគារបស់ពពុទ្ធនឹងច្រើនมันមានអ្នកយកមេគារបស់ពពុទ្ធនឹងយកមកបដិបត្តិឲ្យវាបាន ជាប្រយោជន៍នៅក្នុងជីវិតនឹងពិតប្រកបឲ្យបានច្រើនឲ្យคลายជាគំរូឲ្យគេមិនថាឲ្យគេឃើញគឺថាតាការនៅវាច្រើនគឺគង់តែឃើញអញ្ចឹងទល់តែណាមួយមកដើរតាមមេគាវធរតឯងហ្នឹងគេទៅជាឈួតវិញ តែនរណានិយាយថាចាស់ចាំរោធោហ្នឹងទៅជាអ្នកជាវិញតាមពិតអ្នកឈួតសោះណាអ្នកនិយាយថាចាស់ចាំរោធោទាំងដែលខ្លួនឯងរាល់ថ្ងៃកំពុងតែឈឺកំពុងតែពិបាកចិត្តកំពុងតែ stress កំពុងតែខ្វល់ខ្វាយកំពុងតែភ័យរន្ធត់តក់ស្លុតហ្នឹងដូចរឿងកូវីដប៉ុណ្ណឹងមនុស្សខ្លះស្លន់ស្លោសងប់ហ្នឹងសិនមានរោគឯហ្នឹងសិតតែមានរោគផ្លូវចិត្តដែលកំពុងតែស្លន់ស្លោហ្នឹងតបួលឲ្យទៅពិចារណាធោះឈួតហ្នឹងណា អញ្ចឹងគេត្រំពិបាកគេត្រំអឺដេកភ័យតក់ស្លុតអីចឹងទៅឃើញទេហ្នឹងហើយអញ្ចឹងវាជារឿងធម្មតាទេសរុបមកគឺការមិនដឹងតដឹងមិនមិននិយាយចឹងទៀតទេ យើងមើលត្រឡប់ទៅ សម័យកាលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់សម្ដែង សតបដ្ឋានសោតមនុស្សក្នុងក្រុង មនុស្សនៅដែនកុរៈហ្នឹងគេមានបែបបត់នៃការពិចារណាធម៌របស់គេដើម្បីឲ្យជីវិតរបស់គេហ្នឹងធូរស្បើយហ្នឹងហើយមនុស្សនៅក្នុងផ្សារក៏គេមានធម៌មនុស្សទៅកំពង់ទឹកក៏គេមានធម៌មនុស្សទៅជួស្រែក៏គេមានធម៌ពិចារណាអញ្ចឹងមនុស្សអត់មានរោគផ្លូវចិត្តទេមនុស្សឃ្លាហ្មងចិត្តហ្នឹងស្អាតហើយ ដល់តែមនុស្សនិយមយកធម៌យកមកពិចារណា មានន័យថាមានសតិមានសម្បជញ្ញៈរាល់ពេលធ្វើកិច្ចការងារអ្វីអ្វីមិនភ្លេចមិនភ្លាំងណាមានសតិរឹងមាំជួបរឿងបញ្ហាធំក៏ដូចជាតូចអាចដោះស្រាយដោយមានលំនឹងផ្លូវចិត្តចឹងនៅពេលដែលជួបគ្នាគេតែងសួរគ្នាថាតើអ្នកមានបទធោអីជាគ្រឿងពិចារណាគេសួរគ្នាចឹងណា ចឹងគេឆ្លើយណាខ្ញុំតែងពិចារណាចេះមានរឿងបញ្ហាផ្លូវចិត្តខ្ញុំតែងពិចារណាចេះជួបរឿងធំយ៉ាងនេះខ្ញុំតែងពិចារណាចេះយកបទមិធុននេះយកមកពិចារណាយកមកដាក់ក្នុងជីវិតចេះចឹងក៏គេអនុមោទនាគេសាទរគ្នាអូអ្នកឯងចំជាមានលៀបមានសំណាងមែនណោះនេះហៅថាកើតជាមនុស្សហើយពេញជាមនុស្សមានលៀបមានសំណាងមិនឥតប្រយោជន៍ប្រៀបដូចជាមនុស្សនៅពេលដែលព្រះអាទិត្យរះមកមានភ្នែកមើលឃើញពិភពលោកអញ្ចឹង ហ្នឹងហើយបើថាតែឯងមិនបាច់មិនអាចមាន បញ្ញាអីឃើញនៅធរនឹងទេ ប្រៀបដូចជាមនុស្សខ្វាក់កើតនៅពេលដែលមានពន្លឺអញ្ចឹងវាអត់មានប្រយោជន៍អីទេហើយលោកតណ្ណាសួរទៅទៅខ្ញុំអត់ដឹងផងដឹងធัวអីផងនឹងចានណាអីខ្ញុំអត់ដឹងផងគេថាឲ្យណាកើតមកអីក៏អត់មានលៀបមាន សំណាងអីសោះចឹងណាទៅតដឹងកូនគេហ្នឹងគេសួរថាណែឯងតែមានអីជាគ្រឿងពិចារណាប្រចាំជីវិត ដល់ពេលណែឯងជួបបញ្ហាលំបាកអីមួយផ្លូវចិត្តអីហ្នឹងតើណែឯងដោះស្រាយដោយវិធីណា មានកੁੰលឹះអីដែលអ្នកពិចារណា ទៅធ្វើឲ្យណែឯងស្រួលចិត្តហ្នឹងតើណែឯងយកធោះអីយកមកជាគ្រឿងពិចារណាដាក់ក្នុងជីវិតហើយបើសិនជាឆ្លើយទាំងអត់ទេខ្ញុំអត់ចេះអីទេគេអត់ឲ្យកូនទេណាសម័យនោះណាគេថាភ្លើតឯងហ្នឹងមនុស្សអីអត់ មានស្អីជាគ្រឿងខំក្រងផ្លូវចិត្តផងហ្នឹងចិត្តនៅកដាលវាលចែងចិត្តក្តៅកគុកយកមកវាយកូនអញហ្នឹងមិនទៅព្រោះមនុស្សមានធម៌ពិចារណាគឺមនុស្សមានធម៌តិចក្នុងចិត្តដោះស្រាយដោយសន្តិវិធីចឹងមកគេឲ្យកូនតែអត់មានធម៌ពិចារណាទេគេថាមនុស្សនឹងខោខើហឹមស្រួលស្រួលហ្នឹងមកវាយកូនអញអត់ដឹងថាខ្លួនឯងខុសនឹងទៅទៀតអំពើហិង្សាក្នុងគ្រួសារអត់ឲ្យទេតែអត់មានធម៌ពិចារណា ឃើញដល់មនុស្សគេចម្រើនចឹងទាំងអស់គ្នាទៅណានិយាយថា អូចាំចាស់ចាំរងគេឈួតធូរនឹងមានប្រយោជន៍សម្រាប់ជីវិតរាល់ថ្ងៃហ្នឹងគឺចាំចាស់ទៅតដឹងកូនគេគេមិនឲ្យទៀតហ្នឹងអញ្ចឹងប៉ុន្តែ ពាក្យតែធូរធូររាល់ថ្ងៃហ្នឹងអឺមានដែរអ្នកខ្លះថាទៅវត្តទៅអីគេហៅដូនជីដូនអីជួនកាលវាមិនតន់ជាត្រូវទេគេថាខ្លះហ្នឹងក៏អាច ត្រូវដែរពីព្រោះយើងមិនតន់យល់បេះដូងធัวពិតប្រកបជាងការអាត្មាក៏ឃើញដែរអ្នកខ្លះហ្នឹងក៏យកតែ form យកតែទម្រង់ជាអ្នកមានធัวហ្នឹងត្រូវធ្វើអញ្ចេត្រូវស្លៀកពាក់អញ្ចេត្រូវបត់ជើងអញ្ចេត្រូវសាពះអញ្ចោអាហ្នឹងធ្វើឲ្យរវល់ទៀតណាធัวគ្មានទម្រង់ទេបាទហ្នឹងហើយដូចឆ្នាំអញ្ចឹងរៀងអីរៀងទៅឲ្យតែវាមានសារជាតិអាចព្យាបាល រកបានហ្នឹងហើយហើយដូចរាល់ថ្ងៃនិយាយដូចថ្មអញ្ចឹងខ្វាយអ្នក ថាថ្មឆ្វេងតឯងតែដល់ឡើងទេធัวអីហ៎ចឹងថ្មស៊ូត្រឡប់ទៅវិញស្អីធัวហ៎ស្អីគេធัวនឹងតែជាប់តម្រង់មិនយល់ទេមិនយល់ទេ ដូចថ្មអីបើបើយកទៅ ប្រឡងទេសនា តាមរបៀបរបបថ្មប្រឡងអត់ជាប់ទេនិយាយដូចថ្មរហងៃហ្នឹងប្រឡងអត់ជាប់ទេអានឹងបើចង់ទៅនិយាយប្រឡងធัวទេសនាណាក្នុងសង្គមយើងរហងៃព្រោះតែកាលណាចូលជារបៀប គឺត្រូវរត់តាមរបៀបណាត្រូវរត់តាមរបៀបចាប់ផ្ដើមគេត្រូវធ្វើម៉េចបន្ទាប់មកគេត្រូវធ្វើម៉េចពេលបញ្ចប់ធម៌ទេសនាគេត្រូវធ្វើម៉េចហើយអនិត្តថានឹងថាតាមព្រះអត់ផងហ្នឹងរឿងចាស់ចាស់យើងសរសេរហ្នឹងជារបៀបរបបសភៅទេសនាខ្មែរយើងអ្នកសរសេរយកមកសកត់ក្បាលគ្នាណាប៉ុន្តែជាប់ទម្លាប់ចឹងទៅថាមិនធ្វើតាមចឹងអត់ត្រូវទេ អាឡៃតាវែកញ៉ៃអារឿងខុសត្រូវរឿងរបៀបមានបានទៅផឹកថ្នាំពធមែនទេណាអត់ទេអត់ហ្នឹងហើយចឹងវិលមកប្រធានបទវិញនិយាយពីការថែទាំខ្លួនចឹងបើសិនជា យើងយល់ពីតម្លៃនៃឱសថធម៌ហ្នឹងហ្នឹងថាសភាពចិត្តរបស់យើងហ្នឹងល្អប៉ុណ្ណាទេ រាល់ថ្ងៃនេះយើងភ័យរឿងកូវីដនេះភ័យរឿងផ្លូវកាយសុទ្ធខ្លាចតែស្លាប់រឿងផ្លូវកាយនឹងត្មងនឹងខ្លាចតែវាឆ្លងរឿងផ្លូវកាយនឹងត្មងភ័យយូរយូរកើត stress depression គ្រប់គ្នាអីចឹងទៅណាប៉ុន្តែបើមែនទេទៅអាមេរោគខាងក្រៅហ្នឹងអត់សាហាវដូចមេរោគខាង ក្នុងទេ មេរោគខាងក្នុងនេះគឺកិលេសនេះវាវាខ្លាំងជាងអាចធ្វើឲ្យយើងសម្លាប់ខ្លួនភ្លាមភ្លាមនឹងក៏បានដែរអាមេរោគខាងក្នុងហ្នឹងថ្ងៃមុនឃើញអឺនៅអាមេរិកឃើញសម្លាប់ខ្លួនលោតពីលើផ្ទះមកវោបឹបធ្លាក់មកអញ្ចឹង ហ្នឹងមិនមែនកូវីដសម្លាប់ទេតែចិត្តសម្លាប់ហ្នឹងឃើញចិត្តវាសាហាវទេនៅពេលដែលចិត្តនឹងសាហាវខ្លាំងជាងកូវីដដូចរាល់ថ្ងៃយើងមើលអាវុធនុយក្លេអ៊ែរអីធំធំណាកូវីដវាឆ្លងមានដំណាក់កាលវាបើមនុស្សលបោតចិត្តព្យាយាមมันមានអីខំក្រងដាក់តែមកបឹងមកងាប់ណាងាប់ណៃមានអីសាហាវជាងចិត្តនឹងទេហ្នឹងហើយ ចឹងការថែរក្សាខ្លួននោះគឺថាថែរក្សាចិត្តហើយការថែរក្សាចិត្តហ្នឹងអត់មាន ថែរក្សា ស្អីអត់មានសាប៊ូអត់មាន ទឹកអកលអត់មានអីទេគឺដោយការចម្រើនកុសលនឹងឯងដោយសិលដោយសមាធិ ដោយបញ្ញានឹងឯងប៉ុន្តែពាក្យហ្នឹងដូចយកទៅសង្កត់ចឹងណាញាតិញោមដែលដែលនិយាយរឿងបុណ្យរឿងកុសលរាល់ថ្ងៃវាខូចឈ្មោះពាក្យហ្នឹងអស់ហើយ ពាក្យហ្នឹងយកទៅនិយាយក្នុងសង្គមយើងខូចខូចនិយមន័យខូចសម្រស់វាអស់ដូចធ្លាប់និយាយហ្នឹងថាប៉ុនគឺជាឈ្មោះនៃសេចក្តីសុខដែលយើងគ្រប់គ្នា ប្រាថ្នានឹងឯងប៉ុន្តែដល់យើងឲ្យនិយមន័យមិនត្រូវប៉ុនហ្នឹងទៅជាសម្ពាធសិលហ្នឹងក៏ទៅជាសម្ពាធណាទៅជាសម្ពាធទៅប៉ុន្តែបើមនុស្សយល់អំពីសេចក្តីល្អហ្នឹងឃើញសេចក្តីល្អហ្នឹងដូចអាហារចឹងឃ្លានហ្មង ណាដូចជាអាហារអញ្ចឹងអញ្ចឹងបាននៅក្នុងសិលសមាធិបញ្ញាហ្នឹងអញ្ចេះលោកឧបទាហរណ៍អញ្ចេះអឺបើយើងឈឺណាពួកយើងទាំងអស់គ្នាឈឺបើបើបើនិយាយពីសុខភាពផ្លូវកាយណាសុខភាពផ្លូវកាយយើងជាអ្នកជំងឺនឹងត្រូវមាន ការតមអាហារផ្ទាស់ខ្លះព្រោះអាហារខ្លះវាប៉ះពាល់ដល់សុខភាពណាដូចជាជំងឺថ្លើមអីចឹងគេឲ្យតមខ្លាញ់តមអីចឹងទៅតមខ្លះមិនមែនតមទាំងអស់ទេតមខ្លះអញ្ចឹង ការតមនោះមិនមែនជាសម្ពាធទេ គឺតមដើម្បីសុខភាពឃើញទេ ប៉ុន្តែបើយើងយកយកអាការតមហ្នឹងទៅប្រាប់មនុស្សដែលអត់យល់អំពីសុខភាពឧទាហរណ៍ថាយើង យើងយកទៅប្រាប់ក្មេងក្មេងគាត់ចូលចិត្តផ្អែមណាចូលចិត្តផ្អែមចូលចិត្តស្ករគ្រាប់តែអាស្ករគ្រាប់ហ្នឹងគាត់ញ៉ាំយូរទៅវាខូចធ្មេញអីចឹងទៅគាត់អត់យល់ទេនៅពេលដែលយើងហាមគាត់កុំឲ្យហូបស្ករគ្រាប់ហ្នឹងគាត់យំគាត់ខឹង ដោយនៅពេលដែលព្រះបរមគ្រូព្រះអង្គទ្រង់ឃើញអំពើ អាក្រក់ជាទុច្ចរិតជាអីអីហ្នឹងព្រះអង្គទ្រង់ហាមសត្វលោកមិនឲ្យធ្វើហ្នឹងមនុស្សដែលនៅញៀនសេចក្តីអាក្រក់ហ្នឹងខឹងមកណាដូចជាមនុស្សកំពុងញៀនស្រាអីចឹងយើងហៅ យើងហាមកុំឲ្យប្រព្រឹត្តអីមិនសប្បាយចិត្តទេឃើញទេប៉ុន្តែបើបុគ្គលនោះយល់ណាថ្ងៃក្រោយទៅរឿងស្រានឹងក៏ដោយតទៅពេទ្យ ពេលប្រាប់ថាអ្នកទៅផឹកតិចងាប់ហើយថ្លើមហ្នឹងចិត្តក្រិនហើយស្រាហ្នឹងតែប្រព្រឹត្តខ្លាំងក្រិនហើយពេលនោះមកគាត់លែងមានអារម្មណ៍ថាត្រូវតមហើយគាត់ឈប់ឯងមកគាត់ឈប់ឯងជាងការឈប់របស់គាត់ហ្នឹងមិនមែនជាសម្ពាធទេព្រោះទៅពិនិត្យសុខភាពវាឃើញមែនថាវាប៉ះពាល់ដល់សុខភាពយ៉ាងពិតប្រាកដណាដូចឥឡូវដូចសួតសួតនឹង អឺយើងញៀនបរិយប្រាប់ឲ្យឈប់មិនឈប់ទេប៉ុន្តែថតទៅឃើញថាអឥឡូវហ្នឹងវាប្រសោះអស់ហើយណាសួតហ្នឹងតែ នៅជក់បរិយទៀតឆាប់ងាប់ហើយអញ្ចឹងចង់មិនចង់ក៏គាត់ព្យាយាមផ្ដាច់ដែរអញ្ចឹងការព្យាយាមផ្ដាច់របស់គាត់ហ្នឹងដល់ពេលគាត់ឃើញថាការនៅជក់ហ្នឹងវាគ្រោះថ្នាក់សឹងថាមិនបាច់ព្យាយាមទេព្រោះឃើញថាអូវាគ្រោះថ្នាក់មែនតែបើយើងមិនតាន់ឃើញថាវាគ្រោះថ្នាក់ទេណាប្រាប់ឲ្យឈប់យើងពិបាកឈប់ហ่ะ វាទៅជាសម្ពាធពីណាប្រាប់ឲ្យឈប់នឹងទៅជាសម្ពាធហ្មងព្រោះយើងចង់តែអញ្ចឹង យើងចង់តែអញ្ចឹងប៉ុន្តែដល់យើងវាឃើញអាហារនិភ័យព្រោះការធ្វើនឹងយ៉ាងពិតប្រកបវាដូចជាមិនបាច់ប្រឹងលះទេ វាទៅជារឿងចាំបាច់មួយត្រូវតែតមរហូតដល់តែយើងតមអាហារខ្លះយើងទៅចូលរួមពិធីខ្លះយើងដឹងថាហ្នឹងប៉ះពាល់សុខភាពយើងប្រាប់អូខ្ញុំហូបអាហ្នឹងមិនបានទេឃើញទេ អូខ្លាញ់ច្រើនហ្នឹងខ្ញុំហូបមិនបានទេឃ្លានមិនក៏ដោយគឺយើងអត់ហូបដែរពីព្រោះអីពីព្រោះយើងឃើញយើងដឹងថារបស់ហ្នឹងវាអាចមាន បញ្ហាដល់សុខភាពយ៉ាងពិតប្រាកដទៅជាសម្ពាធទៀតទេអត់ទេមិនទៅជាសម្ពាធទេអញ្ចឹងហើយបានពពុទ្ធព្រះអង្គទ្រង់ពន្យល់ពយល់ហើយពយល់ទៀតលើកឧទាហរណ៍ហើយលើកឧទាហរណ៍ទៀតរហូតដល់បុគ្គលព្រមព្រមដោយការយល់មិនធ្វើ បាបនឹងមែន មិនមែនព្រោះខ្លាចព្រះអង្គមិនមែនព្រោះខ្លាចនេះខ្លាច នោះទេឃើញថាវាអាក្រក់មែនហ្នឹងហើយអញ្ចឹងការដែលតមមិនធ្វើបាបក្រោតក្រៀតមួយចំនួនហ្នឹងប្រៀបដូចជាការតមអាហារផ្ទាស់ដើម្បីសុខភាពខ្លួនឯងតែមនុស្សចិត្តយល់ថារស់ស៊ីឥឡូវបើមិនកលិចកលុចទេរស់ស៊ីមិនបាន ប៉ុន្តែអាត្មាគិតថា ដូចជាមហាសិទ្ធិធំធំមិនមែនមនុស្សកលិចកលុចទេមនុស្សច្បាស់លាស់ហើយក៏ជាមនុស្សស្មោះត្រង់ដែរដែលអាចកាន់ការងារយូរវែងទៅជាសិទ្ធិធំធំបើមើលប្រវត្តិគេគឺជាមនុស្សស្មោះត្រង់ច្បាស់លាស់នឹងការងារសំខាន់គឺច្បាស់លាស់មានចំណេះដឹងពិតប្រាកដការងារច្បាស់លាស់រហូតដល់គេបង្កើតច្បាប់ នៅក្នុងក្រុមហ៊ុន គេគេត្រូវការមនុស្សស្មោះត្រង់ទៅទៀតឃើញទេ ហ្នឹងហើយប៉ុន្តែយើងចូលចិត្តឃើញឆ្ងាញ់ភ្លេមភ្លេមវាជាកលិចកលុចបានហើយប៉ុន្តែការពិតក្នុងโลกនេះវាមិនដែល secret ទេយូរនឹងឆាប់វាមកដល់មកកាលឧទាហរណ៍ដូចយើងខ្ចីលុយគេអញ្ចឹងថាយើងខ្ចីលុយហើយសន្យាថាសងអីចឹងបើយើងសងតាមពេលវេលាខ្ចីថ្ងៃក្រោយទៀតបានទៀតឃើញវាជាផ្លូវហ៎តែបើខ្ចីតែមួយខែឡើង20ខែដល់ 30ខែมันបានហើយគេឲ្យម្ដងហ្នឹងលើក្រោយធ្វើមិនទៅត្អូញទៀតគេអាណិតទៀតមិនកើតឃើញអត់ចឹងអាពាក្យសម្ដីត្រង់អីជាដើមនោះសិតតែជាជាយីហោរស់របស់យើងទេហ្នឹងហើយប៉ុន្តែមនុស្សមើលមិនឃើញតម្លៃរបស់វាអឺ នឹងបើយើងឈឺផ្លូវកាយនឹងត្រូវតอมសួរតតอมដើម្បីនរណា មិនដើម្បីខ្លួនឯងដើម្បីសុខភាពខ្លួនឯងឃើញទេណាហើយអាក្រក់ដោយកាយដោយវាចាដោយចិត្តពិសេសដោយកាយដោយសម្លាប់ដោយលួចដោយឆក់ដោយប្លន់ឬក៏ដោយ ពាក្យសម្ដីជេរបតិចផ្ដាសាអីអីចឹងទៅណាជួនកាលយើងយកអាការជេរបតិចមកជារឿងសុបាយខ្លួនឯងស្មានដល់ខ្លួនឯងបានសុខបានសុបាយ វាទៅជាញៀនរឿងអញ្ចឹងទៅប៉ុន្តែបើមនុស្សគេលះបង់អាហ្នឹងគេឃើញទោសរបស់វាគេសប្បាយនឹងនិយាយពាក្យល្អព្រោះគេមិនចាំបាច់ជាប់វិបដិសារីថាត្រូវសុំទោសគេមិនណាព្រោះយើងតែឃ្លានពាក្យសម្ដីនឹងបានល្អដូចជាមិនបាច់ភ័យក្រោយទេប៉ុន្តែតែយើងនិយាយដោយកំហឹងនិយាយដោយមានះទៅមកប្រាវសិនដល់ពេលស្ងប់ខឹងមកវិញ គេចាប់ពាក្យបានចង់មិនចង់បើទោះជាយ៉ាងម៉េចក៏វាមានអារង្គៀសចិត្តនៅពេលដែលយើងបាត់ខឹងណាពេលខឹងយើងយកដឹងខុសហើយប៉ុន្តែពេលបាត់ខឹងឬត្រូវមនុស្សដែលយើងជេរបន្តិចទៅលើនឹងគេរករឿងវារឿងរាវប្របាកដោះស្រាយទៅទៀតឃើញទេចឹងនៅពេលដែលយើងតម នៅកាយកម្មអាក្រក់ឬក៏វិច័យកម្មអាក្រក់ហ្នឹងមិនមែនជាសម្ពាធទេមិនមែនជាសម្ពាធទេ ដើម្បីរារាំងនៅសកម្មភាពរបស់យើងហ្នឹងកុំឲ្យមានកំហុសពីព្រោះតែការដែលមានកំហុសវានឹងបង្កជារឿងរ៉ាវពិបាកដោះស្រាយអដល់ពេលព្រះអង្គពង្រៀន ផ្លូវចិត្តមួយទៀតថាចិត្តនេះ ក្រន់តែមិនធ្វើអាក្រក់ មិនចប់ឯងនៅតែទេចេះចឹងមិនកើតទេនៅស្ងៀមមិនធ្វើអាក្រក់ហ្នឹងមិនតាន់គ្រប់គ្រាន់ដែរត្រូវធ្វើសេចក្តីល្អហៅថាកកសលាសោប្រសម្បទាឃើញទេត្រូវបំពេញសេចក្តីល្អគប3បំពេញសេចក្តីល្អយើងមិនយល់ពីសេចក្តីល្អហ្នឹងទៀតអូយដល់ធ្វើល្អធ្វើល្អធ្វើល្អអន្ទះបាញ់ចេះចេះមកពីមិនយល់ថាល្អហ្នឹងតាមពិតជាអាហារបើសុខភាព ផ្លូវចិត្តរបស់យើងទេណាឧទាហរណ៍ដូចយើងឈឺដដែលទីមួយយើងហាម យើងតមអាហារតោះមិនមែនដើម្បីនរណាទេគឺដើម្បីកុំឲ្យនាំបញ្ហាចូលដល់សុខភាពរបស់យើងដូចថ្លើមដូចកាពះអីចឹងណាយើងតមខ្លះប៉ុន្តែតមពេកអត់ហូបសោះអត់កើតណារាង កាយរបស់យើងតមពេកអត់ហូបសោះអត់កើតទេត្រូវតែហូបត្រូវតែបរិភោគក៏ប៉ុន្តែបរិភោគអាហារណាដែលវា មានអាហារូបត្ថម្ភមានជីវជាតិល្អក្នុងការថែរក្សាសរីរាង្គនឹងហ្នឹងហើយធ្វើបិទថាវាមិនសូវឆ្ងាញ់ក៏ពិតមែនប៉ុន្តែយើងចូលចិត្តមិនជាសម្ពាធទេឧទាហរណ៍ថា មនុស្សទៅនោមផ្អែមគេឲ្យតอมអីតอมជាតិស្ករតอมបាយច្រើនគេឲ្យហូបបន្លែច្រើនអីចឹងទៅ ណាដំបូងវាពិបាកបន្តិចយើងយើងធ្លាប់ឆ្ងាញ់តែបាយយើងធ្លាប់ឆ្ងាញ់តែបាយធ្លាប់ឆ្ងាញ់តែប្រហុកធ្លាប់ឆ្ងាញ់តែស្អីស្អីពជាអីចឹងតែប៉ុន្តែអាទាំងអស់ហ្នឹងវាសិតតែប៉ះពាល់សិតតែបន្ថែមជាតិស្ករទៅក្នុងឈាមរបស់យើងដំបូងពិបាកបន្តិចប៉ុន្តែយើងតอมយូរយូរយូរយូរយូរទៅយើងឃើញតែស្រួលខ្លួនណាយើងស្រួលខ្លួនយើងយើងឃើញអានិសង្សរបស់វាវាឡើងជាសម្ពាធដែរយើងត្រូវតอมចឹងហើយគេឲ្យមហោបាយអីបាយសម្រោគ ដូចយើងរៀនធ្វើល្អដំបូងអញ្ចឹងល្អដំបូងជាងការពិបាកណាឧទាហរណ៍យើងធ្លាប់តែបចោធ្លាប់អីមកនិយាយពីល្អអាក្រក់វិញអើល្អវិញពិបាកតាណាវាធ្លាប់ឧទាហរណ៍ទៅដូចបងប្អូនអញ្ចឹងធ្លាប់ហៅគ្នាអាទៅអាមកបងគ្នា2 3ឆ្នាំប្អូនហៅហៅហៅបងហៅមីហៅអាអីចឹងទៅវាធ្លាប់តែស្មើគ្នា រហូតដល់មិនយល់ថាពាក្យហ្នឹងអសិលធម៌ទេតែធ្លាប់យូរញាតិញោម ចាណាមើលចុះជេរបចោក៏ដោយស្អីក៏ដោយតើវិញ្ញាណជាប់មាត់យូរទៅអត់យល់ថាវាអាក្រក់ទេណាដូចឆ្កែស៊ីអាចចឹងវាមិនដឹងថាអាចនឹងអាក្រក់អីវាវាធ្លាប់យូរហើយប៉ុន្តែដូចឆ្កែអាមេរិកកាំងអីវាធ្លាប់ទៅស៊ីសាច់ស៊ីអីនេះឲ្យទៅស៊ីអាចវាអត់ស៊ីទេវាធំក្លិនស្អុយដូចតែយើងចឹងប៉ុន្តែឆ្កែស្រុកស្រែយើងទម្លាប់ទៅស៊ីតែលមួកស៊ីអាចអីចឹងទៅគម្រងអីចឹងទៅវាណែថាអាចស្អុយវាជឿហ៎ ខ្ញុំជឿទេវាឆ្ងាញ់បាត់ហើយដូចអាពាកអាក្រក់ដែលយើងនិយាយចឹងដល់និយាយយូរយូរវាស៊ាំមាត់ទៅណាបើមិនបាននិយាយអាក្រក់វាមិនកើតហ្នឹងហើយរហូត ដល់បងប្អូនឃើញហៅហៅ គ្នាអញងែងអញងែងអញងែងហែងហែងអីចុះទៅវិញទៅមកស្មើគ្នាហើយសូម្បីតបងគឺកាបងពួន5ឆ្នាំ10ឆ្នាំក៏មានដែរដល់ពុកម្ដាយបណ្ដោយឲ្យហៅគ្នាអាមីងងែងដាច់ដាច់សាច់ចឹងណាគាត់អត់មាន feeling ថាវាក្រោតក្រៀតទេណាអត់មានអារម្មណ៍ថាក្រោតក្រៀតទេ អនៅពេលណាមួយនោះដែលចង់ហាត់ហៅបងហៅអីនោះថោវាអូយពិបាកមាត់ណាអញធ្លាប់ហៅវាថាអាអាមីមីថ្ងៃថ្ងៃមកហៅបងអីទេពិបាកណាពិបាកដូចមនុស្សរៀនធ្វើល្អដំបូងចឹងវាអត់ស្រួលទេអត់ស្រួលទេនឹងដូចលើកឧទាហរណ៍អាត្មាខ្លួនឯងកាលអាត្មាប្អូនបងអាត្មា4ឆ្នាំ5ឆ្នាំគាត់ឆ្លូវអាត្មាមកសាញ់ឆ្លូវខាលថោះរោមសាញ់4ឆ្នាំរាប់តាមខ្មែរថា5ហ្នឹង ហៅអាទៅអាមកអាទៅអាមកអញហែងអញហែងទៅវិញទៅមកប៉ុន្តែនៅពេលដែលយើងនិយាយអញហែងអញហែងហ្នឹងសិទ្ធហ្នឹងគឺដូចស្មើគ្នាហ្មងអត់មានគោរពគាត់ជាបងនេះកាលហ្នឹងហ្នឹងអញហែងអញហែងហ្នឹងដល់ពេលញោមប្រុសគាត់គាត់បង្វឹកបង្ហាត់ឲ្យហៅតាម លំដាប់តាំងពីក្មេងមកបើវាភ្លេចទៅនៅមុខគាត់ មិនសូវហ៊ានហៅខ្លាំងទៅដល់ទៅក្រៅទៅអញហែងអញហែងទៀតទៅប៉ុន្តែប្អូនអាត្មាទៀតចានីហ្នឹងឆ្នាំរកាមសាញ់មីមេវលកាប្អូន5ឆ្នាំទៀតហៅអាត្មាអាដែរអាត្មាហៅបងអាត្មាអាដល់ប្អូនអាត្មាហ្នឹងក៏ហៅអាត្មាអាដែរហើយយើងនេះវាเตรียมទីឲ្យប្អូនគោរពសិទ្ធិយើងអាត្មាហ្នឹងណាចង់ឲ្យប្អូនអាត្មាហៅអាត្មាបង ដោយជំនុំគ្នាជំនុំគ្នាញោមប្រុសចេះតែទៀមទាឲ្យហៅតាមលំដាប់ណាអាត្មាក៏ទៅដាក់ទៅដាក់សម្ពាធលើប្អូនអាត្មាចានីហ្នឹងអាត្មាហៅប្រាប់ញោមប្រុសអាត្មាហ្នឹងឪពុកអាត្មាហ្នឹងថាបើចានីហៅខ្ញុំខ្ញុំបងសុំទោសអាត្មាប្រើតាមពាក្យកានហ្នឹងសុំទោសបងផង បើចនីហៅខ្ញុំបង ខ្ញុំហៅអរុនបងដែរបើកាលនោះនៅអាឡើយណាអាទៅអាមកណាហើយបានញោមប្រុសកាត់សេចក្តី កាត់សេចក្តីថាអឺចិនដើបើបោះគេបោះពីលើទៅ បើបោះពីក្រោមឡើងលើ បោះស្អាតដល់ទៅបោះពីលើវាប្រឡាក់ក្រោមទៀតដែរអញ្ចឹងចេះឲ្យតែខ្លួនឯងហៅខ្លួនហ៊ុនបងទៅចនីពុកធនីថាប្រកាសជាហៅខ្លួនឯងបងដែរគាត់គាត់វាអៀនណាវាអៀនខ្លាំងណាស់ហៅហៅបងបងនោះវាអៀនហ្មងព្រោះធ្លាប់តែអានោះអាត្មាដឹងថាក្នុងគ្រួសារដូចច្រើនគឺជួបបញ្ហាហ្នឹង ហៅអ្នកដតីបងហៅពូហៅអ៊ំហៅបងហៅពូអីអត់អត់ទេតែមនុស្សស្និទ្ធស្នាលដែលយើងធ្លាប់ហៅថាមិនហើយដល់ពេលយើងចង់មកហៅចឹងវិញអាគិតថា នៅជួបបញ្ហាហ្នឹងដល់ចឹងទៅយើងវាចង់បានសិទ្ធបងដែរឲ្យប្អូនកុំហៅយើងដាច់សាច់ពេកចឹងទៅក៏ក៏សុកចិត្តថាអញ្ចឹងក៏បានដែរចាំខ្ញុំហៅវាបងនៅវាដែរ កាលហ្នឹងដល់ពេលអានឹងនិយាយអស់ទៅណាថាទម្រាំតកែបានហ្នឹងវាពិបាកមែនពិបាកអាទម្លាប់នឹងយ៉ាប់ណារឿងទម្លាប់អញ្ចឹងបានឃើញចាស់ចាស់គាត់ធ្លាប់ធ្វើអីទៅចង់កែទម្លាប់គាត់នឹងបាព្រោះអាត្មាកែទម្លាប់អីមួយមួយអាត្មាឃើញពិបាកប៉ុន្តែកែបានធូរហ្មងស្រួលហ្មងត្រូវកាច់ពីក្បាលដំបងហ្នឹងស្អីក៏ដោយ អាកែដំបងហ្នឹងទល់តែដូចដូចអាដុំថ្មធំមួយចឹងណា ដុំថ្មធំមួយចឹងយើងចង់រុញវាឲ្យទៅដំបងហ្នឹងគឺយើងត្រូវប្រើធមពលពិបាកប៉ុន្តែដល់វាវិលទៅហើយយើងគ្រាន់តែតិចវាលឿនទៅហើយដូចយើងអឺប្រវល់កង់អីចឹងតែដំបងហ្នឹងបាទអឺគាត់ឈ្មោះសានសារុនបងប្រុសអាត្មាហ្នឹងណាប៉ិនមិនហ៊ានហៅបងចំមិនហ៊ានហៅអីចំហៅប្រឡំប្រឡំងល់ណា បាទអូនតែគាត់ហៅអូនខឹងទៀតអាចអីហ่ะបាច់ផ្អែមពេកនោះអាចអីចឹងណាដូចថាវាល្មិចទេការនោះដូចថាគាត់គាត់សប្បាយចិត្តឃើញឮថ្មហៅគាត់បងចឹងគាត់ថាបាទអូនតែហៅអូនហ្នឹងក៏មិនបានដែរដឹងអូនអាចអីទេវ៉ៃតែអញ្ចឹងប្រហែលជាមួយខែពីរខែប៉ុន្តែយូរយូរយូរយូរយូរយូរយូរយូរពាក្យបងនោះច្បាស់បន្តិចម្ដងតិចម្ដងតិចម្ដងតិចម្ដង ដល់ពេលយូរយូរយូរយូរយូរឈប់ហៅឈ្មោះទេហៅត្រឹមបងដល់ពេលហៅបងការគោរពកើតមាន ខុសពីមុន completely different ដល់ពេលយើងហៅគាត់បងណាបងនឹងបងចេញពីចិត្តហើយលែងបងទៅតល់ហើយប៉ុន្តែពេលហៅដំបងទៅអញ្ចឹងបានអារម្មណ៍នៃមនុស្សដែលមិនស្គាល់សេចក្តីល្អនឹងរបៀបម៉េចធ្វើដោយថាគេបង្ខំ ឬក៏សារអាចារ្យប្រាប់ឲ្យធ្វើលោកប្រាប់ឲ្យធ្វើបដៅឲ្យធ្វើចេះចោះដោយមិនមានការយល់ខ្លួនឯងតឹងផ្អឹសចឹងតឹងផ្អឹសចឹងឲ្យរសារសិលឯងអូបាប៉ុន្តែដល់មនុស្សយល់ពីតម្លៃរបស់វាពិតប្រាកដមិនមែនជាសម្ពាធទេតែជារឿងមួយដែលគួរធ្វើឲ្យកាលណាដើរអញ្ចឹងភ្លាមស្មាននឹកឃើញតាំងពីហ្នឹងអូអញណាត្រូវតែដើរតាមគំរូនេះថ្ងៃក្រោយមានកូនត្រូវបរៀនកូនឲ្យហៅបង តាំងពីក្មេងអញ្ចឹងអត់ឲ្យពិបាកកែអញ្ចឹងណា ណាពុកគាត់ខំដែរបាទកូនវាជាកលិចកលុចដែរដល់ពេលយើងយើងយើងហៅទម្លាប់យូរយូរយូរទៅសិទ្ធបងនិងសិទ្ធប្អូននឹងចែកដាច់ពីគ្នាមានការគោរពលែងប្រហើនលែងឲ្យអាចឲ្យក្តរអីដូចមុនហ្នឹងពីមុនចេះស្មើគ្នាដឹងស្រាប់ហើយអាចអីហ្នឹងអីចុះចុះអញ្ចឹងនៅពេលដែលខណៈខណៈហៅគាត់បងតាមតណ្ណើមកណាពាក្យជេពាក្យ បញ្ចុះពាក្យអាចពាក្យអីហ្នឹងលែងហ៊ាននិយាយបណ្ដោយការគោរពហ្នឹងវាកើតតាមហ្នឹងហើយឃើញលម្អរបស់វាថាអឺអាហ្នឹងល្អមែនតាស្រួលតាមានបាក់ណា យូរទៅទម្លាប់ល្អទៀតក្នុងសង្គមគេលឺបងប្អូនយើងនិយាយតាមដាប់ដោយចឹងទៅ វាល្អសម្រាប់សង្គមទៀតហ្នឹងហើយចឹងបានអាត្មាជាប្រាប់ដែរក្មេងៗអ្នករៀនដល់ប៉ុណ្ណាក៏ដោយបើគ្រាន់តែការហៅគ្នា ក្នុងសង្គមគ្រួសាររបស់អ្នកអ្នកមិនចេះសម្របសម្រួលហៅឲ្យល្អទេតម្លៃសញ្ញាបត្ររបស់អ្នកនឹងអាត្មាមិន recommend ថាយ៉ាងម៉េចទេរឿងប៉ុណ្ណឹងធ្វើមិនបានហ្នឹងហើយកញ្ញាវាទៅជារឿងមួយ ពេលយើងបវលវាឲ្យទៅហើយវាទៅជារឿងមួយទាំងយើងខ្លួនឯងហ្នឹងក៏យល់ថារឿងហ្នឹងជារឿងល្អជាសិលធម៌ក្នុង គ្រួសារហ្នឹងគឺគួរតែមានហ្នឹងប៉ុន្តែបើយើងទម្លាប់មិនល្អហើយណា បើមិនបាននិយាយពាក្យមិនល្អហ្នឹងមិនកើតទេហ្នឹងហើយតែយើងធ្លាប់និយាយយូរទៅ យើងមិនដឹងថាហ្នឹងអាក្រក់ទេវាឆ្ងាញ់ដូចឆ្កែស៊ីអាចជាងដូចខ្មែរថាអញ្ចឹងខ្មែរមើលតាមប្រព័ន្ធ social media រាល់ថ្ងៃនេះ វាដែលលែងអាពាកគោរពថាតកូលរៀមច្បងអាយុអ្នកឃើញពលឺព្រះអាទិត្យមុនអីហ្នឹងយើងដូចលែងគោរពគ្នាបងអាត្មាគិតគិតទៅមិនដឹងថាត្រូវកែពីណាទៅមុនដែរ នឹងស្ដាប់អ្នកវិភាគក្តីអីក្តីអ្នកនិយាយតាម Facebook អីបកែបកែនិយាយហ្នឹងម៉ែមើលមានអ្នកនៅ ស្រុកក្រៅនេះខ្លះនៅស្រុកខ្មែរខ្លះអូយតខឹងពីណាមួយម្រាយនៅទៅនឹងមាត់មិនដឹងតែល្មិចអញ្ចឹងទៅវាអស់ពាក្យល្អនិយាយទៅណាពាក្យល្អអត់ចេះនិយាយហ៎ដល់និយាយទៅថាចុះចាស់ចាស់បកើតពាក្យជេរមកទៅអីបើបកើតឲ្យមិនឲ្យជេរ ដូចអាងអញ្ចឹងដូចអញ្ចឹងឲ្យតែពាក្យណាមានត្រូវតែប្រើស្អីដែលមានត្រូវតែប្រើចុះតែវាយើងផ្ទាន់ណាឧទាហរណ៍ថាពាក្យថារំលោភអញ្ចឹងពាក្យរំលោភហ្នឹងមានន័យថាម៉េចអញ្ចឹងវាមានន័យត្រូវប្រើអញ្ចឹងប្លន់អញ្ចឹងតែបង្កើតពាក្យប្លន់មកត្រូវតែប្លន់អីចឹងមានទេអត់ទុច្ចរិតអូឲ្យតែមានពាក្យហ្នឹងឯងត្រូវតែធ្វើចា ថាពាក្យខ្លះព្រះអង្គហៅថាទុច្ចរិតវជ័យទុច្ចរិតមិនក៏បីប្រព្រឹត្តឃើញទេប៉ុន្តែសំខាន់យើងយើងជាតអាងលេះនេះអាងលេះនោះមកគ្រប់គ្រងអំពើអាក្រក់របស់យើងនោះដែលអំពើអាក្រក់របស់យើងវាคล้ายជាគ្រឿងញៀនដូចឆ្កែស៊ីអាចហ្នឹងណាយើងយកមកគ្រប់គ្រងអាហ្នឹងដើម្បីកុំឲ្យឃើញថាវាខុសហ្នឹងហើយអញ្ចឹងតាមរយៈពាក្យសម្ដីហ្នឹងសួរថាឲ្យសង្គមយើងយើងសាមគ្គីគ្នាមិន បើយើងផ្លោងដាក់គ្នាពីចម្ងាយអឺសិតតែមរាយសិតតែអឺពិបាកស្ដាប់អស់បងណាថ្មគិតថាបើមិនតន់មានអាប្រព័ន្ធ social ហ្នឹងមនុស្សដូចជាមិនក្លាហានជេរមរាយផ្ញើតាមមេឃចឹងទេហើយតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន Facebook ក្តី social media ក្តីនៅក្នុងហ្នឹងណា គេគេមានលក្ខខណ្ឌិកៈរបស់គេថាមិនឲ្យយើង ប្រើអំពើខុសខើដោយដោយរូបភាពក្តីដោយពាក្យសម្ដី ក្តីអញ្ចឹងវត្ថុបំណងគេនឹងគេមិនឲ្យនាំភាពក្តៅកាហាយដល់គ្នាទេអញ្ចឹងបាននៅក្នុងអឺ Facebook គេប្រើពាក្យថា friend មែនទេ friend អញ្ចឹងយើងនិយមន័យពាក្យ friend ហ្នឹងមិន not enemy មិនមែនជាបច្ចាមិត្តទេមិនមែនជាសត្រូវទេគេឲ្យ it friend not enemy គេឲ្យគេឲ្យយើងបង្កើតមិត្តមិនមែនបង្កើតសត្រូវទេ ក្នុង Facebook ហ្នឹងណាគេឲ្យបង្កើតមិត្តណាក្នុងក្នុង account មួយមួយ មាន មានមិត្ត5000នាក់អត់មានអត់មាន block ណាមួយ ដែលគេបង្កើតថាអានេះ block នេះសម្រាប់សត្រូវ គេអត់ឲ្យបង្កើតចឹងណាគេឲ្យបង្កើតមិត្ត Facebook ហ្នឹងណាអត់មានអឺ ប្រកាសសត្រូវឯក្នុងហ្នឹងហើយគោលនយោបាយ policy របស់គេហ្នឹងគឺគេឲ្យនាំសេចក្តីសុបាយដល់គ្នាឲ្យនាំសន្តិភាពដល់គ្នាអាហ្នឹង policy របស់គេហ្នឹងអញ្ចឹងណាដែលរូបរូបសាហាវស្អីស្អីពេកហ្នឹងគេផ្សាយមិនស្រួលគេប្លុកចោលទៅទៀត ណាភាពសាហាវដោយរូបភាពក្តី ដោយពាក្យសម្ដីក្តី ពាក្យ hash word បញ្ជូនកាលដោយសារពួក Facebook ស្ដាប់យើងមិនបានបើដឹងថាយើងជេរគ្នាអញ្ចឹងវាប្លុកចោលដែរ ឡើយមើលមកវិញថារឿងសេចក្តីល្អល្អហ្នឹងស្អីគេវាចាល្អកាយអំពើផ្លូវកាយល្អវាចាល្អចិត្តល្អហ្នឹងហើយនៅពេល ដែលវាคลายមកជា routine ជាទម្លាប់ទៅ ជាសកម្មភាពប្រចាំថ្ងៃហើយយើងនឹងលែងមានអារម្មណ៍ថាយើងមានសម្ពាធក្នុងការធ្វើល្អហ្នឹងហើយដោយពាក្យនិយាយសម្ដីល្អអីចឹងណាដូចអាមានបទពិសោធន៍ថា កាលពីមុនឆ្ងាញ់នឹងហៅបងខ្លួនឯងហ្នឹងអាឲ្យអាចចុះអាចឡើងអញ្ចឹងឆ្ងាញ់ណានិយាយប៉ុន្តែដល់ពេលយើងយើង drop វាវាចោលហើយយើងបង្កើតពាក្យល្អល្អនិយាយទៅ ភាពគោរពនឹងកើតឡើងហើយត្រឡប់ទៅប្រើពាក្យនឹងវិញឡើងបានហើយឡើងបានណាឃើញអានឹង ជាសម្រាមមែនពាក្យអាពាក្យងែងពាក្យហងដាច់សាច់នឹងនិយាយឡើងចេញនិយាយឡើងចេញ ថ្មឥឡូវសំបីតែជាមួយកូនក្មេងក្មួយថ្មហ្នឹងហៅវាហ្នឹងសឹងថាមិនចង់ហ៊ាននិយាយទៅដូចដូចតែប៉ុន្តែថាវាមិនអីទេអាហ្នឹងអឺជាមួយប្អូនបកើតជាមួយអីក៏ដោយដូចនិយាយពីអញពីអីហ្នឹងនិយាយឡើងចេញគិតថាវាដូចមិនមិនសំដែងពីការឲ្យអភ័យមិនមិនបញ្ជាក់ពីការ មានមេត្តាអីសោះហើយភាពជាបងហ្នឹងវាមិនមែនទល់តា និយាយពាក្យអញហើយនឹងមីងែងបានគេគោរពណាមិនមែនទេណាអញ្ចឹងគិតថាណាមិនល្អយើងជួសវាចោលយូយូយូយូយូយូយើងអត់ដឹងថាយើងទម្លាក់វាចោលតាំងពីកាលផងហើយយើងពេញចិត្តប្រើតែរឿងពាក្យល្អល្អអញ្ចឹងទៅឃើញទេអញ្ចឹងសេចក្តីល្អហ្នឹងកាលណា យើងធ្វើដោយយល់យូយូយូទៅវាអត់សម្ពាធទេ តែបើយើងមិនយល់វាទេវាដូចជាសម្ពាធប្រពុតប្រខំឲ្យមនុស្សធ្វើល្អល្អមិនបើមនុស្សលើអាក្រក់សឹងអី ហ្នឹងហ្នឹងមកពីយើងមិនយល់ថាសេចក្តីល្អហ្នឹងសេចគេហ្នឹងហើយបំពេញសេចក្តីល្អដោយទានដោយសិលដោយភាវនាឬក៏បញ្ញកិរិយាវត្ថុហ្នឹងនៅពេលដែលយល់ទៅអត់សម្ពាធទេវាអត់មានសម្ពាធអីទេវាទៅជាអាហារបើទៅវិញសេចក្តីល្អហ្នឹងណាសេចក្តីល្អដែលយើងធ្វើហ្នឹងណានៅពេលដែលយើងយល់តម្លៃរបស់វាមិនមែនជាសម្ពាធមិនមែនជាការបង្ខំមិនមែនជា ការលើកអានិសង្ឃមកមកប្រយុទ្ធគ្នាមកបញ្ចូលគ្នា បានធ្វើអត់ទេវាទៅជាអាហារចាំបាច់ទៅជាអាហារចាំបាច់ដែលអត់មិនមិនបានវាទៅជាអាហារចាំបាច់ដែលអត់មិនបានហ្នឹងដូចមកឧទាហរណ៍រឿងផ្លូវកាយរបស់យើងចឹងយើងតមអានឹងតនកាយរបស់យើងតមអាហារទាស់ហើយទី2យើងបរិភោគអាហារដែលមានជីវជាតិល្អ ស្បែកបិទថាដំបងវាអត់ឆ្ងាញ់ប៉ិនយូរយូរធ្លាប់ដូចអាថ្ងៃអាឆានអង្គសម្រោគពីដំបងខ្សោះខ្សោះអត់រសជាតិទេប៉ុន្តែស្ដាប់ការបញ្យល់ពីសារៈប្រយោជន៍របស់វាទីមួយវាអត់មានជាតិស្ករច្រើននឹងបើអង្គសអង្គអីហ្នឹង វាមានសម្បូរជាតិអឺស្ករច្រើនណាស់អាចប៉ះពាល់យើងចាស់បន្តិចទៅប្រព័ន្ធរំលាយអាហាររបស់យើងវាអត់ល្អអាចនាំឲ្យកើតតនោមផ្អែម ជាងខ្មែរយើងទំនមផ្អែមច្រើនដោយសារអីដោយសារយើងហូបបាយសច្រើនហើយបាយសតាមចានប៉ុណ្ណេះស្គរប្រហែលមួយស្ព្រា បាត់ហើយហើយខ្វះលំហាត់ប្រានខ្វះអីទៀតអានឹងងាយនឹងទំនមផ្អែមយើងយល់នៅពេលដែលយើងយល់ដំបងហូបរៀនហូបរៀនឆានឆានអង្គសម្រោបហ្នឹងណាมันឆ្ងាញ់ប៉ុន្តែយើងរៀនរៀនយូរយូរយូរឥឡូវធ្លាប់លែងជាសម្ពាធឥឡូវបាយសដូចទៅជាមីវិញបានហើយ វាមិនជាចង្រៃអីទេមិនមែនថាមិនឆ្ងាញ់អីទេប៉ុន្តែឥឡូវដូចយើងយើងគ្រាន់តែដឹងតែថាហូបបាយសច្រើនដូចហូបស្ករច្រើនអញ្ចឹងមាន feel អញ្ចឹងដល់អង្គសម្រូបហ្នឹងទៅវាដឹងថាហ្នឹងវានាំមកនូវសុខភាពល្អយើងដឹងអញ្ចឹងសេចក្តីល្អដូចគ្នារក្សាសេចក្តីល្អអីផ្សេងផ្សេងធ្វើសេចក្តីល្អអីផ្សេងផ្សេងដោយយល់មិនមែនជាសម្ពាធទេធ្វើឲ្យមិនត្អូញត្អែដូចដូចថ្មឆាន់បាយសម្រូបរាល់ថ្ងៃនេះ អាត្មាមិនដែលត្អូញហួយអាត្មាឆាន់តែសម្រូបញោមអត់អត់មានអារម្មណ៍ត្រូវត្អូញអីផងថាជារឿងចាំបាច់ទៀតចាំបាច់ថាត្រូវទៅហូបអានឹងត្រូវហូបបន្លែឆាន់បន្លែអីចឹងទៅជារឿងចាំបាច់វិញដូចគ្នានឹងពេលដែលសុខភាពយើងមិនល្អចាំបាច់ណាស់អាហារហ្នឹងណាផ្លូវចិត្តរបស់យើងចឹងដែរនៅពេលដែលយើងយល់ពីសេចក្តីល្អនឹងពិតប្រាកដឃើញ ថាសេចក្តីល្អនឹងគឺជារឿងចាំបាច់ដែលអខានមិនបាន មិនបានធ្វើសេចក្តីល្អធ្វើឲ្យចិត្តនឹងអន្ទះអន្ទែងក្តៅក្រហាយឃើញទេវាទៅជាអញ្ចឹងវិញអឺប្រៀបមកផ្លូវកាយទៀតឲ្យផ្លូវចិត្តហ្នឹងផ្លូវកាយបើយើងគ្រាន់តែតមអាហារបើយើងមានរោគណាតមតែអាហារទាស់បរិភោគដែរតែអាហារដែលមានជីវជាតិល្អក៏ប៉ុន្តែមេរោគវានៅអញ្ចឹងបើមេរោគនៅមិនធានាទេថាវាមិនឡប់ឡើងវិញ ព្រោះមេរោគនោះมันអាចជាត្រឹមតែតមអាហារតោះมันអាចជាត្រឹមតែ បរិភោគអាហារដែលមានជីវជាតិទេតមអាហារតោះគ្រាន់តែมันធ្វើឲ្យរោគនឹងវាវិវត្តលឿនបរិភោគអាហារដែលមានជីវជាតិវាឧបត្ថម្ភសរីរាង្គយើងឲ្យខ្លាំងកុំឲ្យមេរោគនឹងវាវាយលឿនដែរប៉ុន្តែបើវានៅមេរោគមិនតន់ដាច់ វាមិនអាចខ្លាំងរហូតទេរាងកាយរបស់យើងណាគង់តែមាន ពេលចុះខ្សោយកាលណាចុះខ្សោយវាវៃទៀតណាដូចចិត្តរបស់យើងចឹងយើងអត់ធ្វើទេអំពើឆក់ប្លន់លួចអីអីអារឿងដែលយើងតមហ្នឹងណាយើងអត់ធ្វើទេជេរបចោអីហ្នឹងក៏យើងអត់ដែរហើយយើងធ្វើអំពើល្អជាកិច្ចជីវិតប្រចាំថ្ងៃរបស់យើងប៉ុណ្ណឹងក៏មិនតាន់គ្រប់គ្រាន់ទេព្រោះមានពេលខ្លះយើង នៅល្អល្អដោយសារអីរឿងធ្ងន់វាមិនតាន់កើតដល់ នៅពេលណាសម្ពាធអីមួយវាកើតដល់យើងអាចធ្វើអាក្រក់ណាមួយដែលនឹកស្មានមិនដល់ដូចពេលដែលមេរោគវារើឡើងចឹងចឹងហើយបានជាមេគាចុងក្រោយនោះព្រះអង្គបង្ហាញកលឹះមួយទៀតថាមិនចង់ឲ្យមេរោគនឹងវារើត្រូវផ្ដាច់ទៅព្យាបាលផ្ដាច់គឺវិបស្សនាសតបដ្ឋវិបស្សនាហ្នឹងគឺជា ការចម្រើនបញ្ញាផ្ដាច់ឫសគល់នៃកិលេសនៃរោគផ្លូវចិត្ត ដូចគ្នានឹងយើងត្រូវលេបថ្នាំដើម្បីផ្ដាច់រោគក្នុងខ្លួនរបស់យើងចឹងហ្នឹងហើយដូច្នេះនៅពេលដែលយើងយល់ហើយការមិនធ្វើបាបការធ្វើអំពើល្អនិងបដិបទាដើម្បីលះនៅភាពសៅមងផ្លូវចិត្តមិនមែនជាសម្ពាធទេយើងនឹងឃើញថាជារឿងចាំបាច់សម្រាប់យើងពេលនេះឯងក៏មិនមែនពេលណាដែរគឺពេលនេះឯង និងសេចក្តីផ្ដើមរបស់ខ្ញុំកណាអាត្មាចិត្ត1ម៉ោងកន្លះចិត្តចប់ទៅហើយ Mm-hmm.